ធ្វើបាបខ្ញុំពេកហើយឲ្យស្រឡាញ់មនុស្សដែលមិនអាចស្រឡាញ់ដឹងទេបេះដូងខ្ញុំពេលនេះ មិនខុសអីពីគេលួចបាញ់ចង់ដកចិត្តវិញក៏រឹតពីបាក់ពីមុនគេប្រាប់ខ្ញុំថានៅស៊ីងគល មិនដេញដោលព្រួងក្រុមពេលឃើញតែលន់ខំលួចស្រឡាញ់គេម្នាក់ឯងគិតគេក៏មានចិត្តតិចតិចតែមកដល់ពេលនេះទើបយល់ច្បាស់ឈប់ឈួតទៅគេមិនបានស្រឡាញ់យើងទេឈប់ជឿគេ គ្រាកន្លងគេគ្រាន់តែ មានចិត្តតិចតិចតែមកដល់ពេលនេះទើបយល់ច្បាស់ឈប់ឈួតទៅគេមិនបានស្រឡាញ់យើងទេឈប់ជឿគេថាគេមិនទាន់មានសង្សារគ្រាកន្លង con nuôi យឲ្យស្រឡាញ់មនុស្សដែលមិនអាចស្រឡាញ់ដឹងទេបេះដូងខ្ញុំពេលនេះមិនខុសអីពីគេលួចបាញ់ចង់ដកចិត្តវិញក៏រឹតពីបាក់ពីមុនគេប្រាប់ខ្ញុំថានៅ single មិនដេញដោ ឃើញតែលូួចស្រឡាញ់គេម្នាក់ឯងគិតគេក៏មានចិត្តតិចតិចតែមកដល់ពេលនេះទើបយល់ច្បាស់ឈប់ឈួតទៅគេមិនបានស្រឡាញ់យើងទេឈប់ជឿគេថាគេមិនទាន់មានសង្សារគ្រាកន្លង អារម្មណ៍សំខ្លួន គេម្នាក់ឯងចិត្តគេក៏មានចិត្តតិចតិចតែមកដល់ពេលនេះទើបយល់ច្បាស់ឈប់ឈួតទៅគេមិនបានស្រឡាញ់យើងទេឈប់ជឿគេថាគេមិនទាន់មានសង្សារគ្រាកន្លងគេគ្រាន់តែជាមនុស្សម្នាក់ចូលចិត្ត போட்டு បាបខ្ញុំពេកហើយឲ្យស្រឡាញ់មនុស្សដែលមិនអាចស្រឡាញ់ដឹងទេបេះដូងខ្ញុំពេលនេះមិនខុសអីពីគេលួចបាញ់ចង់ដកចិត្តវិញក៏រឹតពីបាក់ពីមុនគេប្រាប់ខ្ញុំថានៅ single មិនដេញដោលព្រួងក្រុមពេលឃើញតែលន់ខំលួចស្រឡាញ់គេម្នាក់ឯងគិតគេក៏មានចិត្តតិចតិចតែមកដល់ពេលនេះទើបយល់ច្បាស់ឈប់ឈួតទៅគេមិនបានស្រឡាញ់យើងទេឈប់ជឿគេថាគេមិនទាន់មានសង្សារ ជាកូនងគេគ្រាន់តែ